Thank you. Thank you. ឈុតគាត់ធ្វើភ្លោះទាំងអស់ខាងទីរមូលរបស់ខ្ញុំស្រួលនឹងបាត់បើកសម្រាប់ពេញស៊ីល្អបងប្អូននេះគាត់ធ្វើដាក់តោកលក់នំ3ជ្រុងបងប្អូន